អឺចាសិកាសការ៉ាខ្ញុំណាសួរថាស្រីស្រីបួសសងគុណឪពុកម្ដាយបានទេ ហើយត្រូវរៀបចំអ្វីខ្លះការបួសកោសក់និងមិនកោសក់ខ្ញុំកណាចង់ដឹងថាតើពីរនឹងខុសគ្នាយ៉ាងម៉េចហើយមួយណា ត្រឹមត្រូវជាង តាមផ្លូវពុទ្ធសាសនា ពីរនឹងមួយណាក៏អត់ត្រូវដែរខងអស់ បើនិយាយតាម ផ្លូវពុទ្ធសាសនាហ្មងខុសនឹងអស់បួសកោសក់ក៏ខុសបួសអត់កោសក់ក៏ខុសបួសស្លៀកសក៏ខុសអត់ស្លៀកសក៏ខុសព្រោះយើងទៀមទាថាត្រូវតាមផ្លូវពុទ្ធសាសនាព្រះពុទ្ធឯណាមកតម្រូវឲ្យបួសសងគុណអត់មានមិនបាច់ថាបួសមិនបាច់ថាបួសជាស្រីនឹងទេបួសជាលោកនឹងក៏ដោយបើបួសគិតតែបួសសងគុណគេមិនឲ្យបួសទេ ឧបជាណាមកឲ្យបួសណាឯងមកបួសសងគុណម៉ែឪគ្មានទេអត់មានតែមកអានឹងប្រពៃណីខ្មែរតាអញ្ចឹងបានសួរថាបើសួរថាតាមទម្លាប់ប្រពៃណីខ្មែរបើស្រីចង់ទៅបួសសងគុណគេធ្វើម៉េចឲ្យវាត្រឹមត្រូវ តាមប្រពៃណីខ្មែរអានឹងចម្លើយផ្សេងខ្មែរទម្លាប់ថាអឺជាស្រីនឹង តាមតំបន់ទេតាមការប្រកាន់ទេកន្លែងខ្លះគេថាបើបួសជាដូនជីត្រូវតកោសក់កន្លែងខ្លះទៀតគេអនុគ្រោះថាបួសមិននៅលើក្បាលហ្នឹងទេវានៅលើចិត្តទុកសក់ទៅក៏មិនអីដែរអាហ្នឹងស្រាច់ប្រពៃណីគេកំណត់អត់មានបញ្ហាអីផងអញ្ចឹងណាតាមប្រពៃណីមើលទៅតាមស្រុកទេសកន្លែងណាគេទម្លាប់ធ្វើម៉េចធ្វើចឹងទៅ បើយើងធ្វើខុសគេគេថាខុសហើយអាហ្នឹងបើតាមប្រពៃណីតែបើឲ្យតាមពុទ្ធពាក្យថាបួសសងគុណហ្នឹងគ្មានទេអត់មានហ្មងអត់មានសូម្បីតែរសាអពោសុតរសាសងគុណក៏មិនមែនបានជាពុទ្ធដាក់ឈ្មោះថាអពោសុតហ្នឹងប្រែថាឆ្នាំស័ក្តិសិទ្ធឆ្នាំឆ្នាំ ជាបាកិលេសតាដូចយើងទៅលេបឆ្នាំអាណាទៅលេបឆ្នាំសងគុណម៉ែនោះមែនទេតែលើយើងឈឺយើងទៅលេបឆ្នាំ ខ្ញុំលេបថ្នាំសងគុណម៉ែថាមិនមែនទេលេបថ្នាំព្យាបាលរោគប៉ុន្តែបើយើង លេបទៅ ជាម៉ែយើងសប្បាយចិត្តដែរហ្នឹងខ្ញុំរស់នៅ ដើម្បីម៉ែដើម្បីអីបានផឹកថ្នាំអាហ្នឹងយើងយើងក្រណយោនីដូចថាយើងបួសអញ្ចឹងណាបួសទៅធ្វើការសិក្សាឲ្យបានចេះដឹងទៅថ្ងៃក្រោយទៅពយល់ឪពុកម្ដាយអីឲ្យគាត់បានជ្រះថ្លាអីចឹងទៅទុកដូចជាសងគុណគាត់ បើនិយាយចឹងបានប៉ុន្តែតើយើងសិក្សាយើងរៀនសូត្រឲ្យយល់ដឹងធ្វើម៉េចឲ្យគាត់បានជ្រះថ្លាប៉ុន្តែរឿងធ្វើឲ្យម៉ែឲ្យជ្រះថ្លានឹងពពុតអត់កំណត់ទៅទៀតមិនកំណត់ថាណេះទល់តលោកបានធ្វើឲ្យម៉ែឲ្យជ្រះថ្លាបានក៏ហោះធ្វើមិនបានណូអត់ចែកចឹងទៀតអត់ចែកនរណាក៏មានក៏មាន ឱកាសក្នុងការធ្វើដែរប៉ុន្តែអាស្រ័យលើទម្លាប់ខ្មែរយើងបើថាលោកទៅម៉ែឪមិនសូវហ៊ាននិយាយទៅគាត់ស្ដាប់បើមិនបួសទេគាត់មិនសូវស្ដាប់អាហ្នឹងរឿងរឿងអញ្ចឹងទេប៉ុន្តែសួរថានរណាដែលអាចតបនៅកន្លែងធម៌ដែលព្រះអង្គត្រាស់ថាកូនអ្នកណាទោះបីជាមានទ្រព្យសម្បត្តិទូទាំងផែនដី ទូទាំងសកលនឹងលើកឲ្យឪពុកម្ដាយទាំងអស់ ក៏មិនឈ្មោះថាតបដោយប្រពៃពួកគាត់មិនអាចឆ្អែតមិនអាចស្កប់ស្កល់មិនអាចរកសេចក្តីសុខពិតប្រកបក្នុងចិត្តគាត់បានទេតែលោកតែកូនឯណាដែលពុកម្ដាយមិនមានសទ្ធា ធ្វើឲ្យគាត់មានសទ្ធាមិនមានសិលឲ្យគាត់មានសិលមិនមាន ចាគៈឲ្យគាត់មានចាគៈមិនមានបញ្ញាឲ្យគាត់មានបញ្ញាយល់ត្រូវនោះទៅជាការតបដល់ប្រពៃពិនសួរនរណាគេណាក៏បានទាំងកូនជាលោកកូនមិនមែនលោកកូនស្រីកូនប្រុសបួសមិនបាច់បួស បានដូចគ្នាបានដូចគ្នាឧទាហរណ៍អឺសម័យពុទ្ធកាលសម័យពុទ្ធកាលអឺរឿងមួយរឿងខ្លីបន្តិចរឿងកោខេតកៈនោះកោខេតកៈគាត់រស់ស៊ីកັບគោលក់អស់55ឆ្នាំហើយដល់ពេលគាត់មុននឹងស្លាប់នឹងស្រែករោដោយគោអញ្ចឹង បាបកម្មវាឲ្យនិមិត្តឃើញស្លាប់ទៅនរកទៅពេលដែល ស្រែករោខ្លាំង7ថ្ងៃហ្នឹងម្ដាយប្រាប់កូនឲ្យរត់កុំឲ្យនៅចិត្តក្រែងវាឆ្លងអាចង្រៃហ្នឹងកូនហ្នឹងរត់មិនមែនរត់ចេញពីស្រុកហ្នឹងអត់ហ៊ាននៅហ្នឹងឯងខ្លាចចង្រៃពីឪពុកហ្នឹងវាមកណក់ទូរៀនសូត្រអាវិជាហើយវិជាជាងតងធ្វើអលង្ការធ្វើស្អីស្អីហ្នឹងក្រោយមក បានចេះវិជាហ្នឹងក៏អត់រស់ស៊ីរបស់ដល់ពុកឯងគាត់មកធ្វើជាជាងអ្នកធ្វើគ្រឿងអលង្ការស្អីស្អីហ្នឹងរស់ស៊ីតាម លក្ខណៈរបស់គាត់អញ្ចឹងมันប៉ះពាល់ជីវិតសត្វដែរក្រោយមកគាត់មានកូនដល់មានកូនកូនឯអ្នកទៅស្ដាប់ធូរយល់មុនដំបូងដល់ទៅយល់ឃើញច្បាស់សច្ចធម៌អញ្ចឹងទៅក៏លេចមើលឪពុករបស់ខ្លួនឯងអូឪពុកឯងខំរស់ស៊ីចិញ្ចឹមកូនអត់ អត់មានបានយល់ដឹងអីជីវិតឥឡូវអាយុ80បាត់ហើយអញ្ចឹងចូលទៅស្ដាប់ធម៌ព្រះអង្គហើយក៏អរតនីព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើន សូមព្រះអង្គមេត្តាទទួលយកទទួលផាត់ទូលបង្គំថ្ងៃស្អែកផាត់ទូលបង្គំថ្ងៃស្អែកហ្នឹងហៅថាជីវផាត់មិនមែនធ្វើឲ្យមនុស្សស្លាប់ទេព្រះអង្គធ្វើជីវផាត់ជីវៈជីវិតហ្នឹងជីវផាត់មានន័យថា ថ្វាយចង្ហាន់ដល់ព្រះអង្គប៉ុន្តែប្រពរឿងឪពុកដែលនៅរស់នេះចង់បានព្រះអង្គមុនទៅផ្ទាល់ហើយឲ្យព្រះអង្គសម្ដែងធម៌ពយលលោកឪពុកឃើញទេគាត់គ្មានសមត្ថភាពគាត់អត់អាចពយលឪពុកបានប៉ុន្តែគាត់និមន្តព្រះសម្មាសម្ពុទ្ធទៅឃើញទេបានគាត់នឹងបានជួបព្រះអង្គព្រះអង្គក៏ត្រាស់សម្ដែងរឿងដែលលោកសោតស្វាត់ជាពេលប៉ុន តែញឹកញាប់ញាតញោមធ្លាប់លឺធរហ្នឹងគាថាហ្នឹងថាបណ្ឌុបលាសោវទានិសិខ្លួនអ្នកក្នុងការលើលើនេះប្រៀបដូចជាស្លឹកឈើទុំមានពណ៌លឿងអីមិនស្លឹកឈើទុំមានពណ៌លឿងវាចិត្តជ្រុះព្រោះគាត់នឹងចាស់មែនទេណាអាយុសកលព្រះអង្គដែរព្រះអង្គក៏ចាស់ដែរកាលហ្នឹងអុយយោកមុខខេបតតសិអ្នកជាប្រធានស្ថិតនៅ ក្នុងប្រធាននៃសេចក្តីសាបសូន្យមានន័យថា តទៅមុខទៀតអត់មានរីចម្រើនទេប៉ែតហើយទុនទៅទុនទៅស្អីមានក៏ជួយមិនបានតិចងាប់ហ្នឹងបងប្រាប់ចឹងដាស់តឿនចឹងអុយោកមុខេបតតសេយមៈបរិសាបច្ចតេឧបតិតាបរោះជាអ្នកបំរើយមរាជហ្នឹងមកកវ៉ែរាល់ថ្ងៃប្រកាសដល់អ្នកហើយស្អីបំរើរបស់យមរាជស្អីគេជរីភាធិមករាល់ថ្ងៃហ្នឹង អាហ្នឹងជាយមទូតពិតប្រកបយើងជាចង់ឃើញយមបាលថាយមបាលស្អីតួចាស់តួឈឺហ្នឹងតួគ្រោះថ្នាក់ហ្នឹងសទូតរបស់សេចក្តីស្លាប់ទាំងអស់ហ្នឹងមកហល់ថ្ងៃហ្នឹងហ្នឹងហ่ะហើយបាថៃយ៉ាងបច្ចតេនវិច្ចតេអញ្ចឹងហើយស្បៀងគឺកុសលរបស់អ្នកអត់មានលិញអត់មានទេ អ្នកធ្វើដំណើរក្នុងជីវិតនេះអ្នកត្រូវការស្បៀងចុះដំណើរទៅបរលោកអត់អ្នកអត់មានស្បៀងស្បៀងគឺកុសលមិនមែនស្ពាយស្អីឲ្យយើងយងទេគឺការយល់ត្រូវនេះបានវាមិនវែងផ្លូវបាថៃយ៉ាងបយតេនវិជតេខបតាំងវាយមបណ្ឌិតោពវៈព្រះអង្គបញ្ញក់កន្លែងហ្នឹងថាអឺចូលព្យាយាមរូតរះ រូតរះព្យាយាម កុំជាមនុស្សល្ងងខ្លៅព្យាយាមរូតរះអីរូតរះសម្អាតចិត្តសម្អាត កាយវិការចិត្តនឹងឯងត្រូវព្យាយាមរូតរះអត់មាន ពេលទៀតទេណាចុងក្រោយ បានព្រះអង្គនិយាយទៅដល់អរិយភូមិឲ្យទៅជាមនុស្សមានសេចក្តីយល់ដឹងត្រូវ នៅពេលដែលចូលដល់អរិយភូមិឯងពួកយមរាជរលែងឃើញរកកន្លែងទីពួនបានណាពួកអីតែចូលដល់អរិយភូមិហើយវាអត់មាន កម្មជាពូជកំណើតអីតទៀតតែអញ្ចឹងយមរាជរលែងឃើញចប់គាថាហ្នឹងប៉ុន្តែប៉ុណ្ណឹងព្រះអង្គសម្ដែងច្រើនជាងហ្នឹងសរុបដោយអរិយសច្ចៈធម៌ហ្នឹងគាត់បានសម្រេចសោតាពេលហ្នឹង ស្អែកឡើងមុនព្រះអង្គទៀតគាត់ក៏ស្ដាប់ព្រោះពុកនោះក៏ជ្រះថ្លាចង់ស្ដាប់ទៀតស្អែកឡើងព្រះអង្គសម្ដែងដដែលនោះតែគាត់ពិចារណាហ្មងទៀតបានដល់អនាគាឃើញទេធោដដែលមែនប៉ុនកម្រិតធោនឹងជ្រៅណាស់គាថាមួយមួយនឹងគឺអាចឲ្យអ្នកដែលមានបញ្ញានឹងចូលទៅដល់សច្ចធម៌បានប៉ុន្តែយើងឮវាចូលមិនដល់ថាមកពីបញ្ញាយើងវាអន់ បុគ្គលម្នាក់ហ្នឹងស្ដាប់ថ្ងៃហ្នឹងបានត្រឹមសតាស្ដាប់ថ្ងៃទី2បានដល់អនាគាតដែលអត់មានសំដែងអីលើសពីហ្នឹងពោះអ្វីដែលព្រះអង្គសំដែងគឺចេញមកពីពោធិញ្ញាណនឹងចឹងចឹងមកទាញមកសំណួរនេះវិញថាមើលកូននឹងឃើញជួយឪពុកបានទេជួយឲ្យឪពុកមានសិលឲ្យមានសទ្ធាឲ្យមានចាគិឲ្យមានបញ្ញាបានគាត់មានបួសណា ក៏មានបុះដែរហ្នឹងអញ្ចឹងបើតាមពុទ្ធសាសនាថាធ្វើម៉េចក៏បានដែរឲ្យគាត់យល់ត្រូវចង់និយាយប្រាប់ខ្លួនឯងក៏បាន ចង់មុនអ្នកណាមកពយល់គាត់ចង់ហៅអាចារ្យណាមកបរៀនគាត់ឬក៏ឲ្យឱកាសគាត់អានសពុទ្ធថាធ្វើម៉េចក៏ដោយឲ្យតែគាត់បានយល់ត្រូវត្រូវហើយមានស្អីទៀតហើយយើងចេះថាបួសនេនសងគុណអីសងគុណម្ដាយទៅបួសផឹកបោកសងគុណឪពុកទៅថា នៅក្នុងប្រពៃនេះវាមាន វិជ្ជមាននិងអវិជ្ជមានមិនមែនសត្វតោសទេព្រោះបើមិនបង្កើតអញ្ចឹងខ្លះទេមនុស្សអត់ចង់បួសទេវាអត់វាបាត់ពូជអ្នកបួសទៅជាប់ប្រពៃណីខ្លះអញ្ចឹងទៅក៏បួសទៅបណ្ដោះទម្លាប់ថាបើមិនបានបួសគ្មានអីសងគុណវាមិនដែលឲ្យតែអ្នកបួសសងគុណរួចអ្នកខ្លះបួសកាន់តែខ្លាំងកាន់តែពិបាកទៅវិញទេបួសមានបួសចង្រៃក៏មានដែរមានបួសល្អទាំងអស់ហ្នឹង เพียงวันหน้า កណែមានចម្ងល់មួយដែលថាមនុស្សខ្លះគ្រាន់តែឃើញភ្លាមក៏មានចិត្តស្រឡាញ់ចូលចិត្តតែមនុស្សខ្លះគួរឲ្យសោកតាំងពីបានជួបលើក ដំបូងតើរឿងហ្នឹងយ៉ាងម៉េចដែរអឺវាអាស្រ័យកត្តាខាងក្នុងហើយនិងអាស្រ័យកត្តាខាងក្រៅស្អប់ស្រឡាញ់វាចេញពីចិត្តរបស់យើងហ្នឹងឧទាហរណ៍មនុស្សខ្លះ ភិនភាករបស់គាត់រូបរាងកាយរបស់គាត់ហ្នឹងវាវាមានរាងមក មិនចំចំណងដែលយើងចង់មើលគ្រាន់តែរាងសោះគ្រាន់តែមុខសោះសម្ដីសម្ដៅអីចឹងរឿងចិត្តរបស់យើងវាមានរឿងគាត់ហើយដែលចិត្តហ្នឹងវាមានអាស្រ័យវែងនិងអាស្រ័យខ្លីបើយើងសិក្សាមកតាមធម្មបទព្រះអង្គថាសេចក្តីស្រឡាញ់វាកើតដោយហេតុពីរសពហ្នឹងក៏ចឹងដែរ ទី1ធ្លាប់មានពុកពេសន្និវាសេនៈធ្លាប់រួមសន្និវាសមានន័យថានៅរួមគ្នាស្រឡាញ់គ្នាពីមុនមកអញ្ចឹងអាសន្តាននៃការចូលចិត្តគ្នាហ្នឹងឃើញភ្លាមទៅស្រឡាញ់ផ្លែតហើយអាឃើញភ្លាមស្រឡាញ់ផ្លែតហ្នឹងដោយហេតុពីរទៀតមួយដោយសារការរួម រស់ពីមុនហ្នឹង វាធ្លាប់ មានអបនិស្ស័យជាមួយគ្នាមួយទៀត ស្រឡាញ់ផ្លេតដោយអំណាចកិលេសរបស់យើងផ្ទាល់ហ្នឹងមកតែវាកើតឥឡូវហ្នឹងមិនបាច់មិនបាច់ពីយូរណាទេវាកើតតែឥឡូវហ្នឹងព្រោះយើងប្រាថ្នាចង់បានរបស់មនុស្សអញ្ចឹងទៅជួបទៅប៉ັບស្រឡាញ់មកហ្នឹងហើយស្អប់ក៏អញ្ចឹងដែរធ្លាប់មាន ពីរវិរិយនឹងគ្នាហ្នឹងមួយទៅ ហើយមួយទៀតអាក្រក់រាល់ថ្ងៃភ្លាមភ្លាមហ្នឹងស្អប់យកតែមកនឹងអញ្ចឹងមិនគាត់មិនធ្វើអីស្អប់អាហ្នឹង វាមានកតាពីរគឺប្រកដីរបស់យើងយើងមិនចូលចិត្តមនុស្សប្រភេទហ្នឹងដល់ជួបទៅក៏មិនបានឃើញគាត់ធ្វើអាក្រក់អីទេក៏យើងមិនចូលចិត្តទៅព្រោះដូចរាល់ថ្ងៃអញ្ចឹងមិនបាច់ទៅស្អីទេតែយើងរៀងរៀងដាក់ថាក្រុមឧទាហរណ៍ថាក្រុមសិស្សនៅនេះសិស្សនៅនោះបៈនេះបៈនោះគាត់តែឃើញថាបៈហ្នឹងម៉ៃទាំងអស់មិនការទេពួកនេះឃើញទេ អាហ្នឹងមានរឿងអតីតកាលស្អីទេរឿងឥឡូវហ្នឹងចិត្តយើងវាដាក់អញ្ចឹងហើយយើងលំអៀងអញ្ចឹងហើយខណៈនៅក្រុមហ្នឹងគឺអត់កើតហ្មងតែបើនៅ ក្រុមអញគឺល្អអងអស់អាហ្នឹងមកពីចិត្តលំអៀងរបស់យើងឃើញសើរឿងខាងក្នុងដល់ច្រើនអាអាយូហើយហ្នឹងវាវាសាយភីមកបន្តិចបន្តិចទេប៉ុន្តែសំខាន់ឥឡូវហ្នឹងហ្នឹងឥឡូវយើងមើលតែរឿងសង្គមរាល់ថ្ងៃមើល fan របស់អ្នកណាអញ្ចឹងគឺថា ឃើញ idol គេនិយាយអីគេគ្រប់ត្រួតឃើញទេណាមកប៉ះមិនបានទេជាអ្នកចម្រៀងជាគ្រូបរៀនជាមេបៈជាអីអីក៏ដោយឲ្យតែគេដាក់ចិត្តថាគ្រប់ត្រួតហើយអាណាហ៊ានទៅប៉ះមេអញឬក៏ idol របស់អញអត់បានទេចេញមុខភ្លាមអាហ្នឹងរឿងអីរឿងលំអៀងរបស់យើងវាមានរឿងគាត់ទេគាត់តែប៉ុណ្ណឹងរបស់គាត់ទៅហើយ ទេមកពីគាត់អាក្រក់ក្រេះចុះមនុស្សគ្រប់គ្រងគាត់មកកកកគេមិនឃើញគាត់អាក្រក់ហ្នឹងយើងដែរយើង អ្នកគិតដែរបានទៅជាបញ្ហាចឹងបានរឿងទាំងឡាយហ្នឹងវាមិនមែនរឿងគេគិតចំពោះយើងយ៉ាងម៉េចទេសំខាន់ថាយើង គិតចំពោះគេយ៉ាងម៉េចឬក៏ចំពោះខ្លួនឯងយ៉ាងម៉េច ហើយដោះចិត្តស្អប់ចិត្តស្រឡាញ់ចេញក៏មិនមែនទៅកែគេនៅតែកែតែរឿងគំនិតរបស់យើងដដែលចុងក្រោយតែឆ្លើយតាមធម៌ដែលធ្លាប់មានមកក្នុងធម្មបទហ្នឹងថាព្រះអង្គថាស្រឡាញ់វាកើតដោយហេតុពីរដូចផ្កាឈូកចឹងវាមាន ទឹកផងមានភក់ផងមិនដោះកើតចឹងណាមានតែទឹកទទេក៏វាពិបាកដោះមានតែភក់អត់ទឹកវារឹងកពិតដោះមិនកើត ចឹងសេចក្តីស្រឡាញ់ហ្នឹងព្រះអង្គថាដោយហេតុពីពពេអ្នកសន្និវេពពេហិសន្និវេសេអ្នកដែលធ្លាប់មានការរួមរស់ជាមួយគ្នា បង្កើតចិត្តជាប់ជាពាក់មួយគ្នាមកតើយើងបដិសន្ធិជាតិនេះមកក្លេកឃើញភ្លាមមិនស្អាតទេមើលទៅដូចគួរឲ្យអាណិតគួរឲ្យស្រឡាញ់និស័យអាននិស័យអមនុស្សខ្លះមានពីរវេរានឹងគ្នាធ្លាប់ធ្វើអាក្រក់ដាក់គ្នា ចង់ណែឯងល្អប៉ុណ្ណាក៏ដែរក៏ស្អប់ដែរគូធ្លាប់មាន ពីវេលាដូចពីដូចជាសតុឲ្យបីដាងដល់កូនហើយនឹងឪពុកនឹងក៏វានៅតែមិនមិនចូលចិត្តដែរនឹងចឹងប៉ុន្តែយើងកុំដាក់ទោសតែរឿងអតីតកាលពេកចឹងមិនហេតុមួយទៀតហ្នឹងព្រះអង្គនិយាយពីហេតុបច្ចុប្បន្នអាច ទៅជាកើតការស្រឡាញ់ដោយសារយើងជួយគ្នាធ្វើប្រយោជន៍ដល់គ្នាឃើញគ្នាញឹកញឹកតាក់ទងញឹកញឹកស្រឡាញ់អាហ្នឹងហេតុបច្ចុប្បន្ន អាផ្លេតស្រឡាញ់ភ្លាមនឹងដោយច្រើនហេតុអតីតកាលបន្តម៉ូនិនអសចុចចុច2ថ្មអានមិនរួចមេរៀនជាតិសឹករកនៅ ក្នុងអវ័យមាន គ្រប់សម្រាប់រៀនអឺអាចរកសភៅបានសភៅនៅ នៅពេញហ្នឹងមានបណ្ណាគារច្រើនតាមើលអភិធម្ម9បរិឆេទអីហ្នឹងក៏អាចមានហើយបើយើងមើលបរិឆេទមួយមួយគេមានរៀបច្រើនដែរឥឡូវអភិធម្មមត្តសង្ឃៈបរិឆេទទី1បរិឆេទទី2សៀងសង្ហៃហេតុអ្វីទៅពេល សមាធិមិនអាចគ្រប់គ្រងចិត្ត មិនឲ្យគិតបាននៅដោយសារកម្លាំងសតិយើងវានៅខ្សោយចឹងចិត្តវានៅតែគិតទៅតាមអំណាចវាវាអត់តន់ទៅតាមអំណាចសតិបានសូវៀតហ៊ុនអឺតើចិត្តបេះដូងខួរក្បាលមានតួនាទី យ៉ាងណា សម្រាប់រាងកាយអឺធម៌ទាំងអស់ហ្នឹងវាអាស្រ័យគ្នា នៅក្នុងមហាប្រធានដែលសំដែងពី ការអាស្រ័យគ្នាទៅវិញទៅមកនោះខណ្ឌ4អាស្រ័យខណ្ឌ1 ខណ្ឌ1អាស្រ័យខណ្ឌ4ហ្នឹងហើយដូច្នេះអឹមវាមិនអាចដាច់ដោយឡែកពីគ្នាទេគ្រាន់ថាវាមាន ទូនាទីខុសគ្នា ត្រង់ថាបេះដូងក៏ដោយខួរក្បាលក៏ដោយបើដកចិត្តចេញ វាអត់មាន ដឹងអីទេចិត្តជាធម្មពល ហើយធម្មពលនោះ វានឹងធ្វើការស្របតាមវត្ថុដែលវាអាស្រ័យឧទាហរណ៍ថាប្រៀបនឹងរូបចុះបើសិនជាអានិតមកប្រៀបតាមពិតសម្លេងក៏ជារូបដែរប៉ុន្តែប្រៀបឲ្យយល់ថាថាចិត្តប្រៀបដូចជាសម្លេងចុះហតយៈបេះដូងនេះហើយនឹងខួរក្បាលដូចជា អូប្រឡចុះ អញ្ចឹងបើសិនជាយើងយក memory យកទៅដាក់នៅក្នុងធុងបាសមួយហើយយើងចាក់សំឡេងមកសំឡេងដែលវាលឺចេញអីបត់ចម្រៀងស៊ិនស៊ីសមុទ្រអញ្ចឹងបឹងបឹងបឹងបឹងបឹងបឹងមកបត់នេះបត់នោះបត់នេះបត់នោះអញ្ចឹងធុងបាសហ្នឹងវាគ្រាន់តែមានទួនាទីឲ្យលឺសំឡេងឡើងប៉ុណ្ណោះទេ តែបត់ទៅជាយ៉ាងណា នៅលើស្អីដែលយើង install ណា ចឹងតួស្អីដែលយើងអ៊ីនសងដូចជាវិញ្ញាណឬក៏ចិត្តហ្នឹងឯងចឹងវាលឺមកយ៉ាងម៉េចប៉ិនសួរថាលឺហ្នឹងដកអូប្រឡនឹងចេញបានទេថាអត់ទេអត់បានទេប៉ិនតួអូប្រឡតួធំបានហ្នឹងវាមានប្រយោជន៍ក្នុងការធ្វើឲ្យសម្លេងហ្នឹងលន់លឺឲ្យសម្លេងហ្នឹងវាលន់លឺចេញមកប៉ុន្តែលឺចេញជាបាត់អីហ្នឹងវាមិនមែនរឿង របស់ធំបាសហ្នឹងទេបត់សារវ៉ាន់ឡាំលាវហេហោហាអីហ្នឹងអាហ្នឹងដោយសារស្អីដែលគេបញ្ចូលដែលអាត្មាប្រៀបថាអាតួលឺចេញមកហ្នឹងដូចជាចិត្តហ្នឹងចឹងជាធម្មពលវាចេញមកតែបើយើងយកស្អីហ្នឹងទៅចាក់នៅ ក្នុងអូបឡផ្សេងវាលឺរឿងផ្សេង ពីហ្នឹងផ្លាស់បត់ទៅវាលឺផ្សេងពីហ្នឹងបើលឺចេញពីអឺ កូនកឆាញមេក្រូតូចវាលឺរ៉ែរ៉ែរ៉ែរ៉ែនៅខ្មែរគ្រាន់តែឧទាហរណ៍ចឹងណាដូច្នេះចិត្តមានទួនាទីដឹងប៉ុន្តែវាដឹងទៅបានបើវាអត់ខួរក្បាលវាដឹងអត់កើតទេអត់បេះដូងក៏វាដឹងអត់កើតដែរព្រោះវាអាស្រ័យគ្នាវាអាស្រ័យគ្នាដូចបច្ឆេះហេងដាតភ្លើងចឹងខួរក្បាលក៏ដោយបេះដូងក៏ដោយ ដូចជា បឆេះចឹងដូចជាប្រេងដូចជាបឆេះដល់តួចិត្តវិញ្ញាណហ្នឹង ដូចជាពលឺដែលវាឆេះចេញពីហ្នឹងដូចជាអណ្ដាតភ្លើងដែលវាឆេះចេញពីហ្នឹងយើងអាចនិយាយបានថាបើអត់បឆេះវាមិនឆេះទេត្រូវដូចនិយាយថាបើអត់ខួរក្បាលគិតអីវាមិនឃើញត្រូវតែតួក្បាលមែនតែនវាមិនមែនសម្រាប់ដឹងទេ វាប៉ុណ្ណឹងធ្វើម៉េចឲ្យអាធិធដឹងហ្នឹងវាកើតឡើង ជាបច្ច័យឲ្យធិធដឹងហ្នឹងវាកើតឡើងតែប៉ុណ្្នឹងឯងហ្នឹងហើយ អញ្ចឹងប្រឆេះនឹងនៅល្អយ៉ាងម៉េចក៏ដោយមិនតាន់ខូចយ៉ាងម៉េចក៏ដោយដកតែចិត្តចេញវាអត់មាន ធាតក្តៅអីឆេះទៀតទេដូចដូចប្រឆេះនឹងអញ្ចឹងអត់ដូចគ្រូក្បាលយើងនឹងទៅនៅល្អបេះដូងនៅល្អយ៉ាងម៉េចក៏ដោយអញ្ចឹងបើវាអស់អាវិញ្ញាណធាតឬក៏អស់តែចិត្តនឹងចេញមក nothing វា work អត់កើតទេតែវាជាទីអាស្រ័យណារបស់ទាំងអស់ហ្នឹងមិនមិនមែនអត់អត់ប្រយោជន៍ទេគឺវាជាទីអាស្រ័យរបស់ចិត្ត ហើយធ្វើទៅតាមទូនាទីរបស់វាវាសហការគ្នាធ្វើដោយតែម៉ាស៊ីនអញ្ចឹងគេមានកន្លែងប៊ូស៊ីទៅវាលេងកន្លែងវាស្តង់ទៅវាមានស្អីស្អីប៉ុន្តែសំខាន់គឺធ្វើឲ្យ energy ហ្នឹងកើតឡើងតួ energy តួធម្មពលហ្នឹងដូចជាចិត្តអញ្ចឹង សំណួរទី1នេះគឺឈ្មោះអឺផានសុភ័ក្រវ៉ារម័នមិនទេសួរថាធម៌ព្រះពុទ្ធតែមួយហេតុអ្វីចាំបាច់បែងចែកនិកាយតើនិកាយបែងចែកដោយព្រះពុទ្ធឬក្រោយពេលព្រះពុទ្ធបរិនិព្វានហ្នឹងហើយ ឆ្លើយខាងសំណួរចុងមុនថានិកាយមានក្រោយពុទ្ធបរិនិព្វានបាទកាលព្រះបរមគ្រូព្រះអង្គគង់នៅនឹងព្រះអង្គមិនអនុញ្ញាតឲ្យមាននិកាយទេដោយទេវទត្តនឹងចង់បំបែកនិកាយ តាំងពីព្រះអង្គគង់នៅម៉េះដែលនាំភិក្ខុប្រមាណ500 អង្គចេញទៅបកផ្សេងហ្នឹងគឺទៅប្រកាសនិកាយផ្សេងឯនោះក៏ប៉ុន្តែពុទ្ធប្រមគ្រូព្រះអង្គមិនអោយបង្កើតទេនិកាយនោះកំបែកជាក្រុមជាក្រុមអញ្ចឹងព្រះអង្គអត់ឲ្យបែកគ្នាទេបានប៉ុន្តែហាមមិនក៏នៅហាមមិនបានដែរទេវតាត់នៅតែនាំទៅដល់តែបាន បើនៅក្រោយមកព្រះអង្គបញ្ជូនព្រះសិរីបុត្រនិងមោគលានទៅហៅភិក្ខុទាំងអស់នោះមកវិញទៅសំដែងទៅបយលរហូតដល់ភិក្ខុទាំង500អង្គហ្នឹងបានសម្រេចគុណធម៌អស់ទៅក៏ចាកចោលទេវតតមកវិញមកហើយរហូតដល់ចុងក្រោយទេវតតធ្លាក់ខ្លួនឈឺក៏វិលមករកព្រះអង្គវិញដែរប៉ុន្តែមកមិនដល់ក៏អស់បញ្ជូនតាមផ្លូវទៅចឹងនិកាយហ្នឹងក៏គ្មានទៀតទេ ចឹងបើតាមន័យនេះគឺពពុទ្ធមិនអនុញ្ញាតឲ្យមាននិកាយទេកាលនោះណាប៉ុន្តែក្រោយមកដោយសារគំនិតខុសគ្នា ការយល់ខុសគ្នាវាជាបែងចែកទៅចឹងនិកាយនិកាយប្រែថាម៉េចប្រែថាពួកប្រែថាក្រុមប្រែថាបកហ្នឹងឥឡូវនិកាយយើង នៅខ្មែរយើងមានតែប្រមាណមានតែមហានិកាយ ធម្មយុត្តនិកាយនិង មហានិកាយនៅប្រទេសផ្សេងផ្សេងទៀតមាននិកាយផ្សេងផ្សេងគ្នាទៀតសរុបទៅ Buddhism ហ្នឹងមាននិកាយជាង10ទៅហើយយើងស្គាល់មកផងសួរតើហេតុអីបានកើតនិកាយ មូលហេតុដែលបង្កើតនិកាយហ្នឹងមកពីអត់រៀនបត្រៃបិដកមករៀនបត្រៃបិដកអត្តកថាហ្នឹងឲ្យដូចគ្នានឹងដូចដូចនិយាយអញ្ចឹងថាធัวពុទ្ធតែមួយបើរៀនធัวពុទ្ធតែមួយមានអីប៉ុណ្ណាតែរៀនធัวគ្រូដល់គ្រូអញយូយូយូល្បីល្បី ទៅឈប់មើលទៅកម្ពីទៅទៀតគ្រូហ្នឹង ឈប់អាំងកាពីឈប់អាំងពពុតទៅ គ្រូនៅប្រកែទៅវាទៅតាម គ្រូអស់ទៅទៅយន្តកាយមួយទៅអាហ្នឹងវាចិត្តជាងមើលមើលរាល់ថ្ងៃអ្នកតាមគ្រូអ្នកតាមអ្នកល្បីអ្នកតាមអ្នកដឹកនាំមានដែលអានបីដកចប់ទេអត់ទេទៅតាមតែអ្នកដឹកនាំរបស់គាត់ហ្នឹងវិលតលិចតលិចតកាតកាតអាហ្នឹងជាមូលហេតុបំបែកនិកាយព្រោះនិកាយឲ្យតែមាន អ្នកគ្រប់គ្រងច្រើនវាទៅហើយវាទៅហើយ ចឹងបាននៅក្នុងអត្តកថា លោកពយល់ថាសិស្សគប្បីគោរពគ្រូឲ្យដូចទេវតាគោរពព្រះអិនចឹងត្រូវតែគោរពគ្រូមានឧបការៈក្នុងការបរៀនក៏ប៉ុន្តែកុំឲ្យងប់ជ្រប់ទៅគោរពគ្រូនឹងជាងបរតនត្រ័យរឿងបកានិកាយមកពីគោរពគ្រូជាងបរតនត្រ័យភ្លេចព្រះ ភ្លេចពពុតភ្លេចគ្រូដើមវាមានតែគ្រូអញនឹងមកយូរយូរទៅគ្រូអញនឹងខ្លាំងជាង ព្រះទៅទៀតគ្លៀងព្រះសម្មាសម្ពុទ្ធហើយជាងការទៅគ្រូនឹងគាត់និយាយតែពាក្យខ្លួនគាត់ហើយប៉ិនគាត់លើកពាក្យព្រះមកអាងទៅអាសិស្សនឹងក៏គ្មាន បានទៅសិក្សា ទៅស្រាវជ្រាវអីតាមគម្ពីរដីកាអីដែលព្រះរហន្តលោកចងក្រងមកអត់ជាប់ធំគ្រូនឹងទៅ គិតទៅសំហេតុផលសំហេតុផលត្រឹមគ្រូហ្នឹងទៅអាហ្នឹងវាទៅជានិកាយមួយទៀតទៅហ្នឹងហើយបើរៀនបីដល់អត្តកថាតែមួយទាំងអស់តែគ្នាសំបីការប្រព្រឹត្តខុសគ្នាតិចតួចក៏អត់បែកនិកាយកើតដែរយ៉ាងច្រើនយល់ខុសគ្នាតិចតួចព្រោះយកគោលតែមួយប៉ុន្តែរឿងបែកនិកាយហ្នឹងមិនមែនមិនកាន់យកតាមកម្ពីដីកាជាធំទេអត់ទេគឺកាន់យកតាម គ្រូកាន់យកតាមអ្នកល្បី មនុស្សយើងដំបងចឹងយកធោព្រះយកមកនិយាយនិយាយនិយាយនិយាយនិយាយយូរយូរយូរយូរយូរយូរដល់មានអ្នកគ្រប់គ្រងច្រើនតតព្រះចោលអញម្ដងអញម្ដងអញនាំធ្វើចេះនាំធ្វើចុះទៅ អ្នកមករៀនមានបានយកព្រះមកនិយាយណាសំបីតការបដិបត្តិធម៌ហ្នឹងអញ្ចឹងអាត្មានិយាយមួយអ្នកបដិបត្តិធម៌ដូចច្រើនអាត្មាយកពាក្យព្រះយកមកនិយាយមានអាណាស្ដាប់គាត់ថាគ្រូគាត់និយាយចេះយូរយូរទៅគាត់ថាអាត្មាមិនយល់ផ្លូវក្នុងទៅទៀត គាត់អ្នករៀនផ្លូវក្នុងគាត់ដឹងដល់យើងអ្នកមិនបដិបត្តិដោយគាត់គាត់ថាផ្លូវក្រៅហ្នឹងមកសួរចេះពីណាចេះពីគ្រូគាត់ហ្នឹងច្បាស់ទេថាព្រះសម្មាសម្ពុទ្ធសម្ដែងថាអញ្ចឹងបើបីដកឲ្យមើលទៀតក៏ថាំងគ្រូកណាមដែរបរៀនចាំផងឃើញទេតតព្រះចោលបាត់ហ្នឹងឯងតាម គ្រូតែតាមគ្រូយោបែកនិកាយនេះនិកាយនោះនិកាយនេះមិនតែប៉ុណ្្នឹងឯងនៅច្រើនទៀតនៅច្រើនទៀត ឲ្យតែមិនរៀនឲ្យតែមិនរៀនតាមបិដកអត្តកថាហ្នឹងគង់តែបែកទេណានឹងចឹងចឹងរឿងបកើតមានហេតុចឹងណាមានហេតុចឹងឯងយើងក៏ទប់មិនក៏មិនកើតដែរមនុស្សវាមានការជាប់ជាពាក់មានការស្រឡាញ់មានការគោរពគ្រូរបស់ខ្លួនឯងហ្នឹងវាធ្វើម៉េចវាចឹងហើយ ហើយមួយទៀតនេះឈ្មោះជា UA សូមលោកគ្រូជួយពន្យល់ជាតិរបស់ចិត្តទាំង4ឧទាហរណ៍កុសលជាតិ21ឬក៏37មានអ្វីខ្លះនៅថ្ងៃស្អែកពេលរៀនតាម Zoom កណាចាំរៀនតាមនឹងអញ្ចឹងមិនតាន់សួរពេលនេះទេណារៀបមេរៀនវាទៅតាមលំដាប់របស់វា 21យើងនិយាយសង្ខេបដល់37ហ្នឹងនិយាយដោយពុស្ដាអញ្ចឹងណាខ្មារាប់ឲ្យបន្តិចទៅកុសលហ្នឹងមានមហាកុសល8អនកម្មវជ្រៈកុសលហើយមហាកតៈកុសល9 8និង9 17ដល់17បូកនឹងលោកកតរៈកុសល4វាត្រូវ21ណានិយាយដោយសង្ខេបសង្ខេបហ្នឹងដោយសារមិនបូក មិនគុណជាមួយឈានប៉ុន្តែបើព្រះអរិយបុគ្គលដែលលោកសម្រេចឈានអញ្ចឹង4ហ្នឹងមួយមួយគុណនឹងឈាន5ទៅហ្នឹង4 5ដង20អញ្ចឹងយើងដក4ហ្នឹងចេញវិញកុសលលោកុត្តរកុសល4ហ្នឹងត្រូវរាប់ថាជាលោកុត្តរកុសល20ណាគុណតាមឈាន5 ចឹង20បូកនឹងមហាកុសល8និងមហាកតកុសល9មកវាត្រូវជា37ហ្នឹងជាកុសលជាតិប៉ុណ្្នឹងឯងប៉ុន្តែពេលយើងរៀនបន្តបន្តទៅបានកាន់តែច្បាស់សុជាតិជេហោ អឺសួរថាតើគួរពិចារណាបែបណាដើម្បីកំណត់ ដឹងពីសេចក្តីទុក្ខជាបឋមហ្នឹងគឺស្គាល់ទុក្ខហ្នឹងជាអ្វីអ្វីជាទុក្ខហ្នឹងហើយត្រូវស្គាល់ទុក្ខសិនចាណាបែបណាដើម្បី ដឹងថា ដឹងអំពីសេចក្តីទុក្ខគឺត្រូវរៀនថាតើស្អីជាទុក្ខពិតប្រាកដ ទុកពិតប្រកបមិនមែនតែរឿងទឹកចំនួនមិនមែនតែរឿងភ្លើងឆេះផ្ទះមិនមែនតែរឿងអឺគ្រោះថ្នាក់ចរាចរណ៍មិនមែនតែរឿងពេលយើងឈឺមិនមែនតែរឿងពេលយើងស្លាប់ទេ របស់ដែលជាតួទុកពិតប្រកបហ្នឹងគឺបញ្ញខណ្ឌហ្នឹងតែម្ដងតួរូបវេទនា សញ្ញាសង្ខារវិញ្ញាណណា ពូបញ្ញខណ្ឌហ្នឹងហើយបញ្ញខណ្ឌហ្នឹងអត់មានបញ្ញខណ្ឌអ្នកមានអ្នកក្រអឺបញ្ញខណ្ឌពីលបណ្ឌិតទេគឺថាបញ្ញខណ្ឌទាំងអស់ហ្នឹងជាទុកទាំងអស់តួបញ្ញខណ្ឌហ្នឹងជាទុកទាំងអស់ព្រោះអីព្រោះតាំងនៅមិនមិនមិនតាំងនៅតាមអំណាចព្រោះវាកើតពីបច្ច័យរបស់ដែលកើតពីបច្ច័យវាត្រូវអស់ទៅវិញ ពេលអស់អំណាចបច្ច័យរបស់វា ហើយប្រកបពជាអត់បានទើបហៅថាអនត្តាណាអញ្ចឹងអញ្ចឹងទោះពិចារណាឃើញកំពុងតែដេកលក់នឹងຕົកទៀតកំពុងតែសើចនឹងຕົកទៀតកំពុងសបាយកំពុងតែជួបកំពុងតែបានហ្នឹងសិតតែຕົកទាំងអស់ຕົកនេះមិនមែនប្រែថាលំបាកទេមិនប្រែថាលំបាកទេប្រែថាវាអត់នៅຕົកຕົកហ្នឹងថាថា ការសោយអារម្មណ៍ទាំងអស់សិតទៅទុកហ្នឹងមានន័យថាវានៅអត់កើតវាតាំងនៅអត់កើតបានហៅថាទុកហ្នឹងដំណើរនៃធម្មជាតិដែលតាំងនៅដដែលអត់កើត ដំណើរនោះហៅថាទុកចឹងបានមែនពេលខ្លះប្រែទៅអង់គ្លេសប្រែថា suffering ហ្នឹងក៏វាមិនត្រូវបាន suffering វាបានស្អីដែល suffer ទៅវា pain វាអីចឹងវាឈឺអីចឹងប៉ុន្តែនឹង គេប្រែមកគេយកពាក្យទៅ suffering អញ្ចឹងប៉ុន្តែបើទុកក្នុងភាសាបាលីនេះមិនមិនទល់ពិបាកទេអាសោចនឹងទុកដែរតួសោចតួសបាយវងអតតិញណយជាមួយចៅនឹងពងទុកដែរព្រោះវានៅអត់កើតកំពុងតែកំសានកំពុងតែជិះឡានកំពុងតែទៅជិះអាស័យវើវើថាសបាយណាស់ហ្នឹងក៏កំពុងតែប្រែប្រួលកំពុងតែវិនិច្ឆ័យដែរ Mm-hmm. ហ្នឹងហើយចឹងត្រូវសិក្សាអំពីទុកហ្នឹងឲ្យច្បាស់សិនបានទៅពិចារណាឃើញទុកហ្នឹងកើត សុខគាត់សរសេរពាក្យគាថានឹងមកអត្តាហេអត្តនោនេថោកោហេនេថោបរោសិយាអត្តនាហេសតន្តេនេនេថាំងលវតេទុលភាំងខ្លួននឹងឯងជាទីពឹងរបស់ខ្លួនអ្នកដតីជាទីពឹងដូចម្ដេចបានព្រោះបុគ្គលមានខ្លួនវឹកវើល្អហើយ រមែងបាននៅទីពឹងដែលគេបានដោយកម្រនឹងឯងបានដោយកម្រមែនខ្លាយជាមនុស្សឈប់បន់ខ្មោចបន់អ្នកតាមួយមួយមិនធម្មតាទេ ឈប់បន់ដោយការយល់ដឹងមិនមែនឈប់បន់ដោយមានអ្នកទិដ្ឋិទេអ្នកខ្លះក៏អត់បន់ដែរប៉ុន្តែដោយទិដ្ឋិទេយ៉ាអញគ្មានទៅជឿទៅអីអញប៉ិនឲ្យយល់ដឹងអីក៏អត់ដែរប៉ុន្តែភ័យមកយ៉ាប់ជាងគេដុកទ័រខ្លះអាត្មាធ្លាប់ជួបពីមុនហូមដែរជឿស្អីទេគាត់អ្នករៀនគាត់អ្នករៀនពេទ្យរៀនអីគាត់មិនជឿទេអាខ្មោចព្រះវិសាគាត់មិនជឿទេជឿតែវិទ្យាសាស្ត្រទេពេលនៅក្នុងរឿងជឿដែរមានមានបញ្ញាណាកើតកុំច្រឡំ skill ហើយនឹងបញ្ញាណា skill yeah something that we have learned again and again and practice repeatedly become skill ហើយស្អីដែលយើងរៀនហើយរៀនទៀតរៀនហើយរៀនទៀត develop វាទៅវាទៅជា skill ហើយប៉ុន្តែ skill មិនមែនតួបញ្ញាទេណាហ្នឹងហើយតួបញ្ញាមិនមែន skill ទេ skill វាថ្នាក់នៅក្នុងរឿងអីវាជំនាញទៅក្នុងរឿងអីមួយហៅថា skill ជំនាញ ហ្នឹងដូចដុកទ័រវះកាត់គាត់ជំនាញទៅរឿងវះកាត់ហ្នឹងគេមានឲ្យទៅធ្វើអីក្រៅពីហ្នឹងដុកទ័រខាងថ្លើមគេឲ្យមើលតែថ្លើមជំនាញរបស់គាត់មានតែការហ្នឹងប៉ុន្តែបញ្ញាដែលឃើញច្បាស់សច្ចធម៌នេះ ក្រៅពីស្ដាប់ក្រៅពីការសិក្សាតាមអ្នកត្រាស់ដឹងអត់ផ្លូវទេមានដុកទ័រខ្លះដល់ពេលគាត់ជឿជឿងប់ជា មនុស្សសាមញ្ញទៀតអូកែម្លងទេមិនបានបាក់កែម៉េះពុំមាននេះវាធំអញដុកទ័រណា ឯងមុំមុំមកនិយាយអញមិនបានឃើញទេអានឹងមានអ្នកធំហើយមិនបានមានអ្នកធំថាមោហៈវាខ្លាំងអីមិនក៏ថាមោហៈគេដុកទ័រណាទេមោហៈវាមានស្គាល់ដុកទ័រអីវាអាដុកទ័រសញ្ញាបត្រហ្នឹងដុកទ័រ skill ហ្នឹងដុកទ័រជំនាញមើលជំងឺហ្នឹងមិនមែនដុកទ័រជំនាញមើលសច្ចៈធម៌ឯណាផ្សេងគ្នាណាបើគ្រាន់ថា បើគេអ្នករៀនជំនាញច្រើនហ្នឹងបានពេលមកសង្កេតពិនិត្យនៅសច្ចធននេះវាមានឱកាសច្រើនរៀនឆាប់ឆាប់យល់មានឱកាសច្រើនដូចបងម្នាក់នៅកាណាដាគាត់គាត់ជា professor ដល់ពេលគាត់ផ្ដើមរៀនអភិធម្មតន្តិចគាត់គូតយ៉ាក្រាមឲ្យគេរៀនបានឡើងយ៉ាងលឿនគាត់ចេះវិធីចេះវិធីបែងចិត្តចេតសិករូបគាត់គូតារាងចេញទាំងអស់ព្រោះមនុស្សអ្នករៀន ខ្ពស់បើសិនតែមករៀនពុទ្ធវចនៈវិញវាវាមានទុនសម្រាប់គិតព្រោះបរមត្តធម៌ដោយគណិតវិទ្យាចឹងអឺឈ្មោះអីឈ្មោះដើមឈើខ្ញុំកណ្ណាគឺជាពលករធ្វើការនៅកូរ៉េសូមមកកេនសំណួរមួយទៅលោកម្ចាស់គ្រូគ្រូម្ចាស់ដែលសំសំណួរនេះអ្នកម្ដាយខ្ញុំកណ្ណាឆ្ងល់ គឺថាពេលគេទិញត្រៃលាជត្រៃលាជទៅប្រគេនព្រះសង្ឃតែពេលដែលរបស់ ទាំងអស់នោះសល់ព្រះសង្ឃក៏លក់ទៅឲ្យឈ្មួញវិញហើយអ្នកម្ដាយខ្ញុំ ថាពេលលើកក្រោយប្រសិនបើ ទៅទិញចំ របស់ដែលគេប្រើរួចហើយនោះយកមកប្រគេនព្រះសង្ឃម្ដងទៀតតើបានបុណ្យឬអត់ Mm-hmm. ហ្នឹងអឺអាត្មាសូមនិយាយខាងលើបន្តិចអារឿងរឿងលោកលក់ឲ្យគេណា ត្រៃលាជមិនលាជបែបហើយជាលៀងត្រៃលៀងវាមាន ត្រៃធំហើយនឹងលៀងលៀងនេះគេប្រើតូច មានតែស្បង់ជីវោអីចឹងហៅថាលៀងហើយបើថែមសង្កដីឲ្យមួយផងគេហៅត្រៃព្រោះវាគ្រប់ទាំង3ស្បង់ជីវោសង្កដី ហើយយកទៅលក់អឺខ្មែរឮពាក្យហ្នឹងអាលក្ខស៊ីក្នុង ចិត្តខ្មែរវាដូចជាមិនទេរបស់លោកសង្ឃដេសលបោះតខ្លួននេះកុំនិយាយរបស់សង្ឃបើរបស់សង្ឃដូចថារបស់ដូចជាអឺគរុផនអញ្ចឹងយើងអាចយកទៅចែកយកទៅអីបានទេ របស់ដូចជាត្រៃលៀងដូចជាជ័យវរៈជ័យវរអីអីនេះរបស់លោកសង្ឃនេះបើបានឮថាឥឡូវវាច្រើនពេកលោកធ្វើទៀនចែកទៅវត្តណាណា ដែលលោកខ្វះខាតព្រោះស្ដាប់ដល់ឮលោកសល់ច្រើនពេកយកទៅលក់អីចឹងដូចអាក្រក់ស្ដាប់មែនតែនមកគេនេះគឺកំពុងសួរថាគេទៅទិញមកឲ្យទៀនទៀតសិតតែអស់លុយរហូតគេធ្វើបន់ដងណាក៏អស់លុយដែរ អីចង្រៃអីដល់លោកអីក៏លក់ស្អីក៏លក់ណាវាល្មិចអញ្ចឹងអាពាក្យទេសនាឲ្យគេធ្វើទៀនហ្នឹងវាតំណាអស់ទៅឬក៏ខ្លួនឯងហ្នឹងអង្គុយធ្វើតែប្រដឹកគេហកៈមិនចេះធ្វើទៀនតែអីអញ្ចឹងបាននៅមនីរតនារាម ស្អែកហ្នឹងកឋិនសូត្រមុនសូត្រមុនកឋិនអឺ លៀបដែលកើតឡើងឃើញត្រៃច្រើននឹងចែកគ្នា គ្រប់គ្នាទាំងអស់ក្រៅពីការក្រាលក្រងកថានឹងមាន ឆ្នាំខ្លះបានរាប់រយត្រៃឆ្នាំនេះដឹងបានប៉ុន្មានកូវីដអញ្ចឹងហើយបើលោក70អង្គ80អង្គលោកចែកអញ្ចេះឬក្រាលក្រងហើយ លោកចែកចែកអញ្ចេះរបៀបនៅវត្តមនីរដ្ឋចែកតាមធោវិន័យមិនមនីរដ្ឋធ្វើអញ្ចឹង ដោយយល់អញ្ចឹងខ្លួនឯងអត់ទេរបៀបធម៌វិន័យដែលពុទ្ធបរិញ្ញាមកយើងធ្វើតាមនោះចែកឧទាហរណ៍ឥឡូវលោក មានតែ80អង្គទេតាមនេះដូចជាង70អង្គអញ្ចឹងបាន100ត្រែកហើយលៀងបាន100លៀងទៀតចុះឧទាហរណ៍ណាតើគេចែកមិនក្នុងវិន័យនោះឲ្យចែកមិនគ្រាន់តែប្រធេរៈហ្នឹងមានអតិភិបមុនអញ្ចឹងបើ100ត្រៃហ្នឹងឲ្យលោកគង់ 80អង្គអញ្ចឹងអញ្ចឹងបើមានត្រៃធំធំហ្នឹងចែកត្រៃធំទាំងអស់ចាប់ពីទី1ទី2ទី3ទី4ទី5រហូតដល់80សល់ប្រហែលវិលចែកហ្មងទៀតចែកមក1 2 3 4 5មកដល់ទី20អស់ត្រៃអញ្ចឹងដល់លៀងអញ្ចឹងចាប់លៀងហ្នឹងចែកពីនឹងទៅទៀតវិលអញ្ចឹងអញ្ចឹងឆ្នាំខ្លះអង្គខ្លះបាន2ត្រៃ3ត្រៃឬក៏មួយលៀង2លៀងអីចឹងទៅ យើងសម្រាប់រៀនអញ្ចឹងទៅ យើងយកទៅធ្វើទៀនទៀតទៅ គ្រប់អង្គហ្នឹងទៅតាមវត្តរៀងខ្លួនទៅទៅ ធ្វើទៀនទៅដល់វត្តដែលអត់អត់នោះអញ្ចឹងបានញាតិញោមសប្បាយចិត្តចោះថាត្រៃដែលកើតឡើង ច្រើននៅវត្តមនីរតនារាមហ្នឹងមិនមែនលោកមនីរតនារាម ប្រើទាំងអស់ទេមែនទេយ៉ាងច្រើនលោកយកតែមកលៀងសម្រាប់ខ្លួនលោកអីប៉ុណ្ណឹងខ្លះលោកមិនប្រើផងលោកជីវរលោកមិនទៅខូចអីផងយកលោកយកទៅធ្វើទៀន តាមវត្តផ្សេងផ្សេងទៀតអញ្ចឹងអញ្ចឹងដាក់វត្តមនីរតនារាមមួយហ្នឹងឈ្មោះថាបានរាប់សិបវត្តទៀតលោកលោកលោកយកទៅធ្វើអញ្ចឹងរាល់តែឆ្នាំអញ្ចឹងណាពូអាត្មានាំលោកធ្វើអញ្ចឹងគ្មានកឋិនហើយច្រើនអញ្ចឹងសល់គោនៅហ្នឹងអត់មានទេលោកយកទៅចែកនៅវត្តណាដែលអត់មានយូរកាលលោកយកទៅជូនញោមលោកទៅឲ្យញោមលោកហែកឋិនទៀតទៅវាជាលៀបរបស់លោកអត់មានរឿងលក់ដូរទេស្ដាប់ទៅជ្រះថ្លាអត់ បើកុំលក់ណាយើងយកទៅធ្វើទៀនអញ្ចឹងណាពីគួរឲ្យជ្រះថ្លាអ្នកណាមិនជ្រះថ្លាស្មាជ្រះថ្លា លោកនឹងគួរតែធ្វើទៀនអញ្ចឹងពួកអីយើង បានរបស់ដែលគេឲ្យវាលែងយើងទៅផ្សារហ្នឹងយើងទិញគេអញ្ចឹងមែនណាប៉ុន្តែគេមកដល់វត្តគេយកមកឲ្យអញ្ចឹងពីវត្តទៅហ្នឹងគួរតែឲ្យអញ្ចឹងអារបស់ផ្ទាល់ខ្លួនបើរបស់ជាគរុផនអាហ្នឹងគិតតាមគរុផនទៅប៉ុន្តែបើបើជារបស់ផ្ទាល់ខ្លួននេះគួររៀនឲ្យរៀនឲ្យ ឲ្យទៅយើងសល់ច្រើនឲ្យសាមណេរទៅសាមណេរលោកមានប្រើដែរអូដល់ខែកឋិនគិតថាញោមលោកអត់មានអីធ្វើកឋិនជូនញោមលោកទៅឲ្យញោមទៅហែកឋិនគេទៅសบายចិត្តទាំងអស់គ្នាឃើញទេវាអញ្ចឹងស្អីលក់ស្អីលក់ហើយស្អីចេះទេសនាញោមធ្វើទៀនញោមបានមកអាត្មាយ៉ាងអាត្មាលក់វាអាក្រក់ស្ដាប់តែមកហ្នឹង ធ្វើទៀនទៀតទៅអើបើនៅបរទេសទេមិនដឹងឲ្យអ្នកណាអាមិនដឹងទេណាព្រោះនៅវត្តបរទេសខ្លះលោកមានពី3អង្គដាក់ត្រៃទៅវាច្រើនពេកមិនដឹងយកទៅណាចូលចិត្តទិញវិលចុះវិលឡាហ្នឹងមិនដឹងទេបើកាលណា នៅស្រុកខ្មែរយើងស្រុកខ្មែរយើង ខ្វះណាវត្តដែលអត់មកកកោកសាមណេរដែលគ្នាអត់មកកកោកកថាវត្តខ្លះហ្នឹងទៅ ច្រើនតលុយគ្មាន សុជវរបងស្លៀកហ្នឹងចែកទៅ ចែកទៅតាមវត្តអត់អត់ចឹងទៅវាជារបស់ផ្ទាល់ខ្លួនរបស់យើងហើយមកសំណួរសំណួរសួរថាចុះបើយើងទៅទិញចំអារបស់លោកលក់របស់គេប្រើហើយហ្នឹងរឿងប៉ុនរបស់យើងមិនអាចខ្ទេចខ្ទីដោយសារឬគេធ្វើមិនទេប៉ុនរបស់យើងនៅតែជាកុសលអញ្ចឹងនៅជាកុសលយ៉ាងអត់មានខូចអីទេគ្រាន់ថាបើយើងមាន feeling ដូចមិនជ្រះថ្លាសោះរបស់ហ្នឹងចេះគិតណារបស់ហ្នឹងលោកប្រើហើយហើយ លក់មកអញ្ចឹងឯងទិញទៅធ្វើទៀនវិញអញ្ចឹងទៅអាហ្នឹងរឿងចិត្តយើងគិតដល់ចិត្តយើងគិតទៅខ្វល់កុសលហ្នឹងថយតាមឲ្យយើងខ្វល់ហ្នឹងណាបើយើងអត់ខ្វល់វាគិតតែធ្វើឲ្យបានជាប្រយោជន៍ឥឡូវបើលោកវត្តហ្នឹងវាសម្បូរយើងទៅទិញលោកវត្តហ្នឹងវាវាសម្បូរពេកទិញថោកជាងសាទៅទិញពីលោកហ្នឹងយកទៅប្រគេនវត្តផ្សេងអានេះឆ្លាតកុសលកើតល្អដែរឃើញទេបើយើងទៅមួយលោកហ្នឹងឧទាហរណ៍ទៅលោកលក់ដូរដូចមិនជ្រះថ្លាសោះ បើគិតទៅហេបើទៅទិញផ្សារវាថ្លៃជាងហ្នឹង100ដុល្លារទិញបានតែមួយត្រៃបើទិញលោកបាន3ត្រៃយកទៅប្រគេនលោកបាន3វត្តល្អអត់មានបញ្ហាអីទេនឹងប៉ិនអានោះដល់យើងធ្វើចិត្តឲ្យស្រួលដែរបនយើងអត់មានខ្ទេចខ្ទីអីទេឲ្យតែយើងធ្វើឲ្យកើតជាប្រយោជន៍ធ្វើម៉េចឲ្យកើតជាប្រយោជន៍គឺថារបស់នេះទុកវត្តច្រើនពេកក៏មិនកើតសំលោកក៏លោកមិនឲ្យលក់លោកឲ្យលោកលក់អីចឹងណាទុកអត់ប្រយោជន៍ ចឹងទិញថោកថោកយកទៅប្រគេនតាមលោកក្រក្រតាមវត្ត ស្រុកស្រែឆ្លាតមកថាឆ្លាតហ្នឹងកុសលញាណសម្បយុទ្ធទៀតណាកុំគិតរឿងចង់បានបនច្រើនគិតថាធ្វើម៉េចឲ្យវាចំណេញគិតថាធ្វើម៉េចឲ្យឲ្យបានលោកដតីទៀតប្រើអាហ្នឹងកុសលល្អណា thank you សុកកែវករណាសូមថ្វាយបង្គំអេសកគ្រប់មកមានចម្ងល់ពីរចង់សួរអាត្មានឹងឯងពេលព្រះសម្មាសម្ពុទ្ធទ្រង់សមាធិព្រះអង្គតាមដានខ្យល់ដង្ហើមតើមូលហេតុអ្វីបាន ត្រូវតាមដានខ្យល់ដង្ហើមតើខ្យល់ដង្ហើមតេតួងនឹងចិត្តដែរឬទេហ្នឹងហើយវាត្រូវតែតេតួងអាសាសៈបាសាសៈហ្នឹងបើយើងអត់ដកដង្ហើមមិនថប់ឡើយ ពេលករណីអង្គុយលក់អីវ៉ាន់ករណីតែងតែស្ដាប់ធម៌លំចាស់គ្រូបណ្ដើលក់អីវ៉ាន់បណ្ដើថ្ងៃមួយមានបងប្អូនអ៊ីស្លាមមួយគាត់ឮខ្ញុំកណាស្ដាប់លំចាស់គ្រូគាត់សើចហើយគាត់ធ្វើត្រាប់តាមសម្លេងលំចាស់គ្រូបណ្ដើគាត់នាំគ្នាសើចបណ្ដើពេលនោះករណីមានចិត្តទោសៈខឹងក្រោធនិងពួកគាត់តែករណីមិនបាននិយាយអ្វីទៅកាន់គាត់ទេតែចិត្តកំពុងតែខឹង សូមលោកចាស់គ្រូជួយផ្ដល់កន្លឹះងាយងាយដើម្បីអប់រំចិត្តទោសៈកើតឡើងដឹងហ្នឹងហើយដឹងដឹង ថាចិត្តហ្នឹងទោសៈហ្នឹងហើយដែលល្អបំផុតនោះហ្នឹងហើយហើយម្យ៉ាងទៀតកាត់សោយក៏វាមានបច្ច័យឲ្យសោយដែរវាមិនស្របតាមគំនិតរបស់គាត់ទៅក៏កាត់សោយទៅមិនមិនមែនជា ការសើចសបាយទេអានេះជាលក្ខណៈសើចចំអកដូចថាយើងភ្លើភ្លើអញ្ចឹងណា ក៏ធម្មតាទៀតតែបើគាត់បានដឹងពីជំរឿនៃធម៌ទាំងអស់ហ្នឹងក៏គាត់សើចអញ្ចឹងអត់កើតដែរអញ្ចឹងពេលហ្នឹងគាត់គួរតែសើចអញ្ចឹងព្រោះគាត់គិតថាយើងកំពុងតែភ្លើយើងគាត់គិតអញ្ចឹងគាត់គិតថាយើងកំពុងតែភ្លើអញ្ចឹងគាត់សើចចំអកអញ្ចឹងទៅយើងតាមចិត្តយើងយើងគិតថាមិនគួរសើចអញ្ចឹងទេមិនគួរល្មិចហេតុវាគួរឲ្យគាត់សើចអញ្ចឹង ពីព្រោះគំនិតគិតថាយើងភ្លើហ្នឹងវាបានកើតឡើងហើយ ហើយនេះឃើញធរកាលពីហេតុទេហ្នឹងហើយគ្មានអីដែលដែលកើតដោយការបង្កប់បញ្ជារបស់បុគ្គលណាទេពួកអីវាមិនមែនសិតតែបងប្អូនអ៊ីស្លាមទាំងអស់ហ្នឹងមានគំនិតអញ្ចឹងទាំងអស់ណាអ៊ីស្លាមមួយចំនួនស្ដាប់អាត្មាដែរហ្នឹងគាត់ជ្រះថ្លាគាត់មកសារភាពដែរហ្នឹង អញ្ចឹងវាមិនមែនអ៊ីស្លាមឬក៏មិនអ៊ីស្លាមអីទេខ្មែរមិនខ្មែរទេហើយក៏មិនមែនបានន័យថាអូរាល់ខ្មែរយើងសិតតែស្ដាប់ទៅការជ្រះថ្លាអ៊ីស្លាមហ្នឹងក៏ខិនត្រឹមសោយប៉ុណ្ណឹង ខ្មែរយើងជេរអាត្មាកប់កប់នេះយកឈ្មោះពុទ្ធយកមកនិយាយដែរហ្នឹងពន្ជេរអាត្មាកប់កប់ខ្លះប្រមាថអាត្មាដាក់ក្បាលត្បូងជាប់ទៀតឃើញទេអញ្ចឹងវាអត់មាន អកុសលនេះអត់មាន ខ្មែរអត់មានអ៊ីស្លាមអត់មានអីទេ តែកាលណាវាកើតវាចេញអញ្ចឹងហើយយើងថាមិនគួរប្រមាថរហូតដល់ជេរប្រមាថអីចឹងថាគួរឲ្យតាមហេតុព្រោះចិត្តប្រមាថនឹងវាកើតហើយគណៈនឹងមិនមែនចិត្តមេត្តាអនុគ្រោះឯណាកើតថាចិត្តប្រមាថនឹងវាកើតហើយអញ្ចឹងតួចិត្តនឹងក៏វាអាចញ៉ាំងវិច័យវិញ្ញាតកាយវិញ្ញាតឲ្យកើតឡើងដែលហៅថាចិត្តតច្ចរូបឬក៏វិច័យវិញ្ញាតទៅរូបឯជាដើមវាសមហើយតាមកិលេស តាមមោហៈទេវាគិតថាមិនគួរអញ្ចឹងយើងត្រូវចម្រើនកម្លាំងទៀតចម្រើនយូរយូរយូរយូរឃើញគេសើអញ្ចឹងអាណិតអត់ខឹងទេអាណិតហេតុតែគ្នាមិនដឹងវាទៅជាអាណិតវិញណាប៉ុន្តែបើបើអាតួមោហៈវាបាំងមកខឹងសើចណាមិនខឹងសើចសើចដាក់លោកដែលអញស្ដាប់អីអីណានៃទៀតហ្នឹងហើយនឹងចឹងដូចប្អូនម្នាក់នៅកូរ៉េដែលគាត់ថា គេជេរខ្លួនគាត់ដូចមិនអីដល់លើគេជេរអាត្មានោះគាត់ជាអធមមិនបានគេវានៅតែប្រកាន់តែគ្រូអញហ្នឹងណាលោកអញហ្នឹងណាបើវាខឹងព្រោះបើជេរខុសពីហ្នឹងដូចមិនអីទេដល់ជេរចំមនុស្សដែលយើងគោរពយើងស្រឡាញ់ទៅវាខឹងជាងមុនហ្នឹងវាចូលនៅក្នុងអាឃាតវត្ថុ10ដដែលឃើញទេហ្នឹងហើយមិនហេតុអីបានជេរអ្នកផ្សេងយើងអត់សូវអីជេរមនុស្សដែលយើងគោរពមិនក៏អីហើយមនុស្សវាខុសគ្នា ពិសេសគ្នាយ៉ាងណាទៅថាអត់មានពិសេសអីជាងគ្នាផង វាសំខាន់ដល់នងយើងចូលចិត្តហើយគេទៅប្រមាថដល់នងកើតខឹងមកមិនមកពីគេជេរទេមើលមកទៅមិនមកពីគេជេរទេមកពីយើងហួងហែងថាដល់នងគ្រូអញនៅនឹងបុគ្គលអញគោរពឃើញអត់ឃើញវាមកតែពីក្នុងហ្នឹងទោះនិយាយវៀងដល់ណាក៏មកតែពីក្នុងដែរធោទាំងឡាយសម្រាប់ពីចិត្តខាងក្នុងទាំងអស់ហ្នឹងហើយអឺមានពេលខ្លះឧទាហរណ៍ឃើញគេប្រមាថគាត់ដែលជេរអាត្មាវិញហ្នឹងយើងហាក់ដូចជារៀងចង់សុបាយចិត្តបន្តិចផង ហ្នឹងហ្នឹងហ្នឹងជេរគ្រូអញឥឡូវគេជេរវិញអញ្ចឹងបាបវាវាអាចអញ្ចឹងចិត្តហ្នឹងតាមវាមិនតន់កើតបាបវិញតែឥឡូវហ្នឹងញ៉េចឹងហើយបានអាត្មាមានច្បាប់មួយហ្នឹងដើម្បីការពាររឿងទាំងអស់គ្នាហ្នឹងនៅក្នុងเพจអាត្មាណាអាត្មានិយាយលើកមុនអាត្មានិយាយម្ដងទៀតអាថា យើងឱកាសនៃកើតកុសលហ្នឹងតិចអ្នកចូលមកក្នុងភេកអាហ្នឹងបើថាចូលមកតែជេរប្រមាទទេជេរហើយលែងឲ្យមាន នៅក្នុងហ្នឹងឯងមានន័យថាអ្នកមិនសមគួរនឹងឃើញភេកហ្នឹងទេ ពីព្រោះភេកហ្នឹងអាត្មាមិនចែកហឹង្សាទេអាត្មាចែកតែរឿងគិតល្អល្អមេរៀនល្អល្អដំណោះស្រាយល្អល្អទេមិនមានចែកឲ្យរឿងឆ្លោះគ្នាក្នុងហ្នឹងឯង ប៉ុន្តែបើបើចូលមកទោះបី មានកំណត់ផ្ទុយគ្នាឧទាហរណ៍ថាអាត្មានិយាយចំណុចណាមួយ អ្នកគិតថាវាមិនត្រូវហើយកុំក្រន់តែប្រាប់ថាវាមិនត្រូវត្រូវលើកហេតុផលមកថានឹងហេតុអីបានលោកម្ចាស់និយាយថាអញ្ចឹងហើយប្រើភាសារបស់ខ្មែរយើងណាកុំភាសាព្រៃភាសារបស់ខ្មែរយើង ធម្មតាពួកយើងមិនតន់ដល់បត់អុក្រិតដល់គ្នាទេអត់ទេ មានតន់រឿង សត្រូវនិយាយភាសាខ្មែរធម្មតាអត់កើតណាអាមានឹងគោរពចំពោះអ្នកដែលមានគំនិតជំទាស់ក៏ដោយប៉ុន្តែនិយាយភាសារបស់ មនុស្សសាមញ្ញមិនមែនភាសាព្រៃទេតែចេញអាប្រមាថកូនមីនេះមីនោះអីហើយអានឹងក៏ទោះបីមានហេតុផលអីក៏ត្រូវបានចោលវិភេកនឹងដែរ ហ្នឹងឲ្យព័ត៌មានមុនគេលោថាអីមិនក៏មិនប្រាប់មុនមិនខ្លាចគេនិយាយប៉ះពាល់មែនថាអត់ទេអាមាមិនគ្រប់គ្រងការប្រមាថព្រោះទុកនៅនឹងទៅអ្នកដែលស្ដាប់អាត្មាហ្នឹងគាត់កើតអកុសលច្រើនដែរទៅឃើញអញ្ចឹងទៅវាកើតតែអកុសលច្រើនហ្នឹងមានពេលខ្លះអាត្មាអត់បានអានផងដល់ពេលចូលទៅមកអ្នកឆ្លើយតទៅវិញទៅវាទៅមកទៅមកកើតតែអកុសលច្រើនអញ្ចឹងអាត្មាថាមិនបាច់ទេ ព្រោះរឿងអកុសលវាកើតក្នុងចិត្តយើងវាច្រើនណាស់ហើយមកជេរគ្នាក្នុងនឹងទៀតវារឹតតែគ្មានឱកាសនឹងចម្រើនកុសលទេហ្នឹងហើយយើងមានភាសាដែលអាចនិយាយគ្នាបានហ្នឹងហើយបើមិនហៅពាក្យលោកពាក្យអីក៏យើងគោរពគ្នាតាមអាយុដែរមែនទេដើម្បីសុជីវធម៌មិនហៅដូចគុណមិនហៅអីណានេះក៏ហៅធ្វើបងហៅលបងអីធម្មតាចឹងទៅបើអាយុបង ហើយខ្លះទៅកើតថ្ងៃម្សិលអីចេញមកសិតតាអាអញ្ចឹងវាមិនសមវាអត់សមអាហ្នឹងប្រហើនហៅថាប្រហើនឆ្លើយប្រហើន យើងវាវាបាត់អាពាកសិលធម៌ទាំងអស់ហ្នឹងទៅកើតថ្ងៃណានេះហៅគ្នាសិតតាអាហៅសិតតាអីអញ្ចឹងពាក្យខ្មែរយើងវាមាន ពាក្យសំគួរតាលអ៊ុំលពូណាមីងអញ្ចឹង គណហៅចំឈ្មោះយើងមាន feeling ថាมันគោរពផងភាសា ខ្មែរយើងមិនមែនបរទេសបរទេសគេហៅចំឈ្មោះបានប៉ុន្តែយើងវាច្រើនជ្រុលបើគោរពគោរពពេកបើបើហឺនបើហឺនពេកធម្មតាហ្នឹងអត់ចេះដើរអត់ចេះដើររឿងធម្មតា ធម្មតាវាចឹងបើហ៊ានទៅជាបើហឺនទៅជាឆ្លើយអីចឹង វាគួរព្រោះនៅក្នុងវេទិកាកន្លែងហ្នឹងឧទាហរណ៍អាត្មានិយាយអីដែលយើង គិតថាវាអត់ត្រូវអញ្ចឹងយើងត្រូវមានហេតុផលអីមួយ ថា ការពិតនឹងយ៉ាងម៉េចដើម្បីគ្រប់គ្រងយោបល់របស់យើងហ្នឹងថាផ្លូវត្រូវវាចេះទេលបងឯងនិយាយអញ្ចឹងកាលណាមិនយល់ស្របទេចេះចេះចេះទៅអានឹងវាយីពលឹងភាសាមួយដែលយើងឲ្យយើងនិយាយមួយគ្នាកើតហ្នឹងចឹង និយាយគ្នាកើតហើយបើចេញមកនិយាយភាសាសាមញ្ញទោះបីរៀបរាប់ឲ្យឃើញកំហុសឲ្យឃើញមែនក៏ដោយក៏ស្មារតីលុបចេញដែរទុកនៅនឹងដើម្បីឲ្យអ្នកស្ដាប់នឹងពិចារណាថាតើស្មារតីនិយាយខុសមែននៅរឿងហ្នឹងហើយគាត់ដែលមានបអមតិផ្ទុយមកហ្នឹងវាវាយ៉ាងម៉េចដែរប៉ុន្តែបើអានទៅ feel ថាប្រមាថនៅក្នុងហ្នឹងអត់ទុកទេប្រាប់ហើយអញ្ចឹងប្រាប់ទៀតមុននឹងឲ្យក្រុមការងារធ្វើអាប្រាប់ក្រុមការងារហើយ ថាបើមកដោយចង់កែលម្អប្រឆាំងក៏ដោយប៉ុន្តែភាសាមនុស្សហ្នឹងហើយប្រឆាំងក៏ដោយប៉ុន្តែប្រឆាំងភាសាមនុស្សមិនមែនអាមឹងឯងហងអេអត់ទេអត់អត់ទេហើយដូចអាប្រាប់ទៀតថាអ្នកដែលឆ្លើយតបទៅវិញចឹងដែរទោះបីគ្រប់គ្រងអាក៏ដោយបើជាពាក្យជេរប្រមាថទៅវិញក៏អាអត់ទុកដែរ ស្ដាប់អាត្មាយូរគួរតែយល់ហើយថាតើអាត្មាអឺគ្រប់គ្រងពាក្យជេរប្រមាថឬអត់តាំង ពីដើមមកហ្នឹងម្ដងទៀត ban ចោលឬក៏ block ចោលហ្នឹងមិនមែនតែអ្នកមកជេរអាត្មាទេណាអ្នកជួយអាត្មាឲ្យជេរគេវិញក៏អាត្មាអត់ទុកដែរបើសិនជាឆ្លើយតបប្រើភាសាមនុស្សអាហ្នឹងក៏អត់អីទេភាសាមិត្តភាពភាសា អសន្តិភាពយើងគិតមើលព្រះបរមគ្រូរបស់យើងព្រះអង្គឲ្យយើង ចម្រើនមេត្តាឲ្យយើងរាប់អានគ្នាមិនចឹងឯងសត្វតូចសត្វធំហ្នឹងឯងសត្វល្មូនសត្វដើរហើយយើងមាន ជាតិសាសជាមនុស្សឲ្យខ្មែរដូចគ្នាទៀតវាគួរតែរៀងចាលហើយថាការដែលយើង សម្លឹងមើលគ្នាដោយ អកតេសម្លឹងមើលគ្នាដោយសេចក្តីខឹងស្អប់នឹងវានាំឲ្យខ្មែរយើងស្លាប់រាប់លានហ្នឹងយើងគួរតែរៀងអត់មានពីណាសម្រាប់យើងពីជាងសេចក្តីស្អប់នឹងទេអាសេចក្តីស្អប់អាសេចក្តីមោលងាយគ្នាអាការប្រកាន់បពួកស្អប់គ្នាហ្នឹងតួធัวនឹងហើយវាសម្រាប់មនុស្សអញ្ចឹងអាវុធមិនសម្រាប់មនុស្សទេ គឺមនុស្សសម្រាប់មនុស្ស ប៉ុន្តែតួមនុស្សដែលអាចទៅសម្លាប់មនុស្សបានគឺមកពីបង្កើតចិត្តស្អប់ចិត្តស្អប់ចិត្តស្រឡាញ់ពេកងប់ងល់រឿងនឹងសិតតែកើតពីវេរាបង